នមោតាសៈភិក្ខវៈតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោអរិហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោអរិហតោសម្មាសម្ពុទ្ធស្សៈអ្នកមត្ថរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាទាំង3ព្រះអង្គសូមលើកកំបងគង់អញ្ជលី ក្រាបសំពះនមស្ការឧទ្ទិសដៅចំពោះព្រះរតនត្រ័យទាំង3គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈដល់ឧត្តមឧត្តមប្រសើរពងខ្ពស់ក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួង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 នមស្ការសមត្ថភាពចំពោះបកណាម្ចាស់ទាំងពីរព្រះអង្គដែលជាអង្គធម្មកតិកាចារគង់លើក្រែធម្មាសនៈដើម្បីចូលរួមប្រកាសសម្ដែងពធទេសនា មានលោកម្ចាស់ធម្មធិរោរុណរាជជាព្រះចៅអធិការវត្តសុវណ្ណគិរីបបតាបាលិល័យហើយវត្តភ្នំបាទនេះ នៅខាងនេះណាញោមណា ហ្នឹងហើយព្រះអង្គគ្រូរុនរាជនៅវត្តភ្នំបាទវត្តស្រុកភ្នំហ្នឹងហើយសូមធ្វើសមត្ថភាព ចំពោះលោកម្ចាស់ដោយសេចក្តីជ្រះថ្លានិងសមត្ថភាពចំពោះលោកប្អូនសច្ចៈភានកោឈុំសុភ័ណ្ឌហ្នឹងហើយសាមណេរសច្ចៈភានកោឈុំសុភ័ណ្ឌនៅខាងនេះណាញោម និងដែលជាសហការីធម្មកថាប្រចាំវត្ថុដុងចនីនឹងឲ្យដោយសេចក្តីជ្រះថ្លានិងនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូណាតតថបញ្ញោមំវ័យជាប្រជាអធិការវត្តជោតិវ័ននោះ នៅ ខាងនោះញោមចាអធិការវត្តជោតិវ័ននឹងមុនមកដែរវត្តនឹងអត់មាននរណាទៅទេ មានតែ3អង្គទេតែអត់មានណាទៅសោះអញ្ចឹងតែអត់មានណាមកហៅនេះអត់មានណាមកហៅមុននេះហ្នឹងហើយហើយញាតញោមអាណិតអីទេប្រគេនបច្ច័យទៅវិញផងព្រោះជួលអាតុកតុកគេមកទេអឺហ្នឹងហើយសូមទទួលការរយៈអំពីខ្ញុំកណាដោយសេចក្តីជ្រះថ្លាចម្រើនពរញាតញោមពុទ្ធបរិស័ទ លោកតាលោកយាយក្មេងចាស់ប្រុសស្រីដែលអញ្ជើញមកអំពីភូមិអន្លង់ស្លែងហើយនឹងភូមិស្អីទៀតអត់ស្គាល់បាទនៅខាងលងស្លែងខាងខេត្តកណ្ដាលភូមិអីអឺភូមិលងស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល ដែលអញ្ជើញមកកណ្ណារាមដ្ឋានវត្តធម្មារាមហៅថ្មីដងតុងឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺសូមទទួល ការរយៈរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់ស្មោះស្មៅក្នុងព្រះធម៌អេតោបរាំងមយ៉ាងធម្មទេសនាំងសេសទេសេសាមៈចង់ជាប់មាត់ ទីតីអំពីការតាំងបាត់នមស្ការមកប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលាអាត្មាភាពទាំង3ព្រះអង្គនិងសម្ដែងពធទេសនា តាមការជ្រះថ្លារតនីរបស់ លោកអ្នកម្ចាស់ទានដើមសទ្ធាក្នុងថ្ងៃនេះ អរតនីអង្គខ្ញុំបកណាអាត្មាភាពដើម្បីប្រទៀនធម៌ទេសនាហើយអង្គធម្មកថានៅក្នុងពេលនេះគឺមាន3ព្រះអង្គ ញាតិញោមបានឃើញស្រាប់នៅលើក្រេធម្មាសនៈនេះហើយទាំងពីរព្រះអង្គនេះផងដែរញាតិញោមពុទ្ធបរិស័ទក៏ធ្លាប់បានលឺសំឡេងសូរស័ព្ទតាមរយៈស្ថានីយ៍បហវត្តជុ98.30ឬក៏ចុច3 FM MHz ដែលផ្សាយចេញពីភូមិជើងឯក នឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញនឹងរៀងរាល់រាត្រីម៉ោង9ដល់ម៉ោង10ឬក៏ម៉ោង5ដល់ម៉ោង7ព្រឹកជារៀងរាល់ពេលហ្នឹងគឺញោមបានស្ដាប់លឺគ្រាន់តែមិនតាន់បានស្គាល់ប្រភពលោកច្បាស់ចឹងញោមមើលឲ្យហើយទៅព្រះអង្គរុនរាជហ្នឹងមិនមែនតូចល្អិតដោយអាត្មាខ្មៅកញិចខ្ទាបកញេះទេណាញោមកែងឃើញថាគេខ្ពស់គេល្អគេសង្ហា ហើយដល់ទៅពេលព្រះអង្គខាងនេះរៀងវវអង្គជុំសុផននេះវវរៀងក្មេងស្ដើងសបល់រៀងភ្លឺបន្តិចហ្នឹងហើយដែលជាសហការីវត្ថុទាំង3ព្រះអង្គហ្នឹងណាប៉ុណ្ណាហ្នឹងញោមធ្លាប់ឮហើយឥឡូវនេះ បានទាំងជួបប្រភៈហើយបានទាំងស្ដាប់ផ្ទាល់ តើចាំមើលការស្ដាប់តាមវត្ថុហើយនឹងការស្ដាប់ផ្ទាល់ហ្នឹងតើវាខុសប្លែកគ្នាដែរឬទេ ហើយញាតិញោមពុតបរិស័ទគាត់តន្ទឹងរង់ចាំចង់ស្ដាប់លោកម្ចាស់ណាស់អញ្ចឹងខ្ញុំកណានឹងមិនបង្អង់យូរទេគិតថារតនាបកណាលោកម្ចាស់សច្ចភានកោឈុំសុភ័ណ្ឌនឹងរតនាពធមុនព្រះអង្គពេញចិត្តនៅប្រគាថាណាធរអាកន្លែងណា ឬក៏ថារឿងរ៉ាវបែបណាបែបណាដើម្បីញ៉ាំងទឹកចិត្តសទ្ធាជ្រះថ្លាពុទ្ធបរិស័ទ ដែលគាត់អញ្ជើញមកក្នុងថ្ងៃនេះប៉ងស្ដាប់នឹងលោកម្ចាស់នឹងលើកកលែងណា ចំណុចណាដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទយល់ចូលចិត្តផង កាលណាដែលគាត់ យល់គាត់ចូលចិត្តហើយគាត់នឹងមកម្ដងទៀតហើយតែបើសិនជាលោកម្ចាស់ទេអត់សូវប្រុសទេទេបំផ្លាញម៉ួយហើយហ្នឹងហើយអញ្ចឹងអ៊ីមផ្លាញម៉ួយមើលតែអ្នកលក់សាច់ជ្រូកហ្នឹងណានឹងអញ្ចឹងកណាម្ចាស់មុនទៅតែ15នាទី អីក៏បានដែរព្រោះ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 ដែលអញ្ជើញមកពីខាងខេត្តកណ្ដាលពសូមចម្រើនពអញ្ចឹងនៅក្នុងពេលវេលាឱកាសនេះតម្រូវនឹងអង្គខ្ញុំព្រះករណាអាត្មាភាពជាអ្នកសម្ដែងនឹងពធទេសនា តែមុននឹងសម្ដែងក៏សូមសំណាក់ខន្តីអភ័យអត់ទោសទុកជាមុនក្រែងលោអង្គខ្ញុំព្រះករណាអាត្មាភាពសម្ដែងទៅហើយ មានការលើសលួសឬកថាខ្វះខាតបត់បាតអក្សរជញ្ជនៈ ស្រៈបល័យសេចក្តីអត្ថាធិប្បាយ ត្រង់កន្លែងណាមិនតាមទឹកចិត្តនិងទឹកបតីរបស់ព្រះករណាគុណម្ចាស់និងញាតិញោមក៏សូមសំណាក់ខន្តីអភ័យអត់ទោសដល់អង្គខ្ញុំព្រះករណាអាត្មាភាពផងសូមប្រកេនពរនិងចម្រើនពរសាទុពរអញ្ចឹងមុននឹងដល់ការសំដែងធម៌សូមសួរសុខទុក្ខញោមញាតិទាំងអស់គ្នាសុខសប្បាយណាញោមណោះ អូអាត្មាបាន ប្រាប់ហើយវត្តហ្នឹងឯងវត្តអាត្មាណាញោមអូអាត្មាបួសពីតូច នៅវត្តហ្នឹងវត្តហ្នឹងថ្មីតែឈ្មោះ ទេញោមបើតែញោមកលេចមើលខាងឆ្វេងដៃផងណាញោមណាបើថាឆ្វេងដៃហ្នឹងពងធ្វើអីហើយមើលទៅឃើញតែសរជ្រងជ្រងទេញោមបើមានអត់បាំងតិចតួចទេបើហ្នឹងហើយ អញ្ចឹងញោមញាតមក ពីខាង អន្លង់ស្លែអន្លង់ស្លែអញ្ចឹងណាញោមបើអន្លង់ស្លែលោកគ្រូដងចាន់នេះដូចបានទៅធ្លាប់ ទេនៅក្នុងពេល3ដងដែរបើបានដូចធ្លាប់ស្គាល់ញោមញាតតែយូរយារណាស់ហើយញោមបើនឹងអញ្ចឹងក្នុង ពេលវេលាឱកាសនេះអង្គខ្ញុំបកណាអាត្មាភាពសូមលើកយកកម្មបើលើកយក អំពីកម្មមកនិយាយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាណដ្ឋិកម្មៈ ណដ្ឋិកម្មសម្មាំងពលាំងពព្រះអង្គទ្រង់ត្រាស់សម្ដែងថាកម្មកម្មទាំងឡាយពកម្លាំងទាំងឡាយស្មើទៅដោយកម្មនឹងមិនមានឡើយពកម្លាំងនៅលើលោកឬក៏ថាកម្លាំងដែលមានទាំងឡាយនឹងអត់ស្មើជាមួយនឹងកម្មទេពញោមញាតជាពុទ្ធបរិស័ទទាំងអស់គ្នាមានកម្លាំងខ្លាំងប៉ុណ្ណាក៏នៅតែធ្លាក់ខ្លួនឈឺដែរមែនទេញោម បើទោះតែយើងមានកម្លាំងខ្លាំងប្រប៉ុណ្ណាអញោមញាតជាពុទ្ធបរិស័ទទាំងអស់គ្នាការពីនៅក្មេងខ្លាំងប្រប៉ុណ្ណាក៏ដោយហើយចុះដល់ពេលធ្លាក់ខ្លួនឈឺនេះសួរថាយើងមានកម្លាំងអីញោមមានកម្លាំងអីអត់មានទេណោះបើអញ្ចឹងយើងអត់មានកម្លាំងទេអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយព្រះអង្គទ្រង់ត្រាស់សម្ដែងត្រូវហើយណដ្ឋេកម្មៈសមាំងបលាំងកម្លាំងទាំងឡាយស្មើទៅដោយកម្មនឹងមិនមានទេ ព្រោះកម្លាំងនៅលើលោកទាំងឡាយហ្នឹងស្មើទៅដោយកម្មអត់មានទេមិនថាញោមមានឋានៈទួនាទីប្រពន្ធណា ទេមិនថាញោមញាតជាពុទ្ធបរិស័ទទាំងអស់គ្នានៅខាងភូមិអន្លែភូមិអន្លងស្លែងហ្នឹងមានឋានៈទួនាទីធំប្រពន្ធណាទេ តែបើថាកម្មឈានចូលមកដល់ហើយញោមអត់មានកម្លាំងតបតជាមួយនឹងកម្មទេសំបីតែព្រះ សម្មាសម្ពុទ្ធហ្នឹងក៏កម្មឲ្យផលដែរ បើសំបី តែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងកាលពីព្រះអង្គទ្រង់នៅមានបជននៅឡើយព្រះអង្គតែងតែឈឺចកេះអព្រះអង្គតែងតែឈឺបស័យស័កព្រះ សម្មាសម្ពុទ្ធមុននឹងបរិណិព្វានហ្នឹងមិនព្រះអង្គធ្លាក់នៅលោហិតបាទហើយមូលហេតុអីបានជាព្រះអង្គនឹងឈឺចង្កេះ កាលពីជាតិមុននោះនៅតែជានៅជាពពោតិសត្វនៅឡើយព្រោះកាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គនៅនៅជាពពោតិសត្វនៅឡើយមិនព្រះអង្គហ្នឹងឯងកើតជាមនុស្សទឿកើតជាមនុស្សទឿអញ្ចឹងទៅកើតកើតជាមនុស្សទឿអញ្ចឹងទៅញោមព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទៅមើលក្នុងបុណ្យភូមិ កាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គកើតជាមនុស្សទឿនឡាយមិនព្រះអង្គទៅលេងបនភូមិបនអីគេអញ្ចឹងទៅទៅលេងបនភូមិបនអីអញ្ចឹងទៅទៅដល់ឃើញ គេចងខ្សែវៀនខ្សែសង្វៀនបើសង្វៀនវាយគ្នាអញ្ចឹងទៅមានបរមម្នាក់ថាព្រះអង្គនឹងអត់មានកម្លាំងស្អីទេអត់អ្នកឯងនឹង ជាមនុស្សទឿគ្មាន កម្លាំងនឹងតបតជាមួយយើងទេ ព្រោះអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គនៅពពោធិសត្វនៅឡើយចាប់ផ្ដើមក្រោតខឹងឡើងលើសង្វៀនហ្នឹងចាប់បោកមនុស្សហ្នឹងពណ៌ថ្លោះចង្កេះរហូតទៅដល់ធ្លាក់ខ្លួនឈឺអញ្ចឹងទៅរហូតទៅដល់ព្រះអង្គមកកើតជា ព្រះអង្គកើតជាព្រះសម្មាសម្ពុទ្ធទៅហើយញោមកើតជាព្រះសម្មាសម្ពុទ្ធទៅហើយនៅតែព្រះអង្គនឹងនៅឈឺចង្កេះអញ្ចឹងពេលព្រះអង្គសម្ដែងធម៌អញ្ចឹងទៅអត់បានយូរប្រមាណទេព្រោះសម្ដែងធម៌អញ្ចឹងទៅចេះតែចុករួយចង្កេះអញ្ចឹងទៅព្រះអង្គតែងតែសឹងសឹងសម្ដែងពធអញ្ចឹងទៅហើយមូលហេតុអីបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ម្ដងម្ដងព្រះអង្គតែងតែឈឺបស័យស័កដោយសារកាលពីជាតិមុនណោះ ជាពពោតិសត្វដែរក៏ប៉ុន្តែត្រែកអជាមួយនឹងគេសម្លាប់ត្រីបើអត់ត្រែកអជាមួយនឹងគេសម្លាប់ត្រីអញ្ចឹងទៅក៏ប៉ុន្តែខ្លួនឯងអត់បានសម្លាប់ទេតែត្រែកអជាមួយគេអត់ត្រែកអអញ្ចឹងទៅព្រះអង្គចាប់កំណើតមកជាសធវតថាឲ្យបាន បានសម្រេចនៅធัวត្រាស់ដឹងហើយព្រះអង្គនៅតែឈឺប្រស័យសាឲ្យតែព្រះអង្គសម្ដែងធัวរមែងឈឺប្រស័យសាហើយហើយអញ្ចឹងញោមញាតទាំងអស់គ្នាណា ដែលតែងតែឈឺប្រកាសអត់ដឹងមូលហេតុអីដោយសារពជាតិមុនហ្នឹងត្រែកអជាមួយគេសម្លាប់សត្វ ឬកថាត្រែកអជាមួយគេហ្នឹងផ្ដាច់នៅអាយុជីវិតអ្នកដតីអាហ្នឹងកើតជាតិណាណារមែងតែឈឺប្រស័យស័កហើយណាញោមណាទោះតែយើងអត់បានសម្លាប់ក៏ដោយទោះតែកាយនិងចិត្តយើងមិនបានធ្វើក៏ដោយក៏ប៉ុន្តែយើងមានចិត្តត្រែកអជាមួយនឹងគេអាហ្នឹងក៏ឈ្មោះថាបាបដែរ ណាញោមណាបើហើយល្មិចបានព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គតែងតែធ្លាក់នៅលោហិតហេតុអីបានព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គ ក្អួតឈាមបងក្អួតឈាមមុននឹងបរិណិព្វានហ្នឹងដោយសារកាលពីជាតិមុនហ្នឹងអត់ឲ្យគោបើផឹកទឹកល្អទេខាត់គោខាត់អីអញ្ចឹងទៅក៏ព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយញោមញាតទាំងអស់គ្នាបានឃើញផ្ទាំងគំនូហើយបើតាមវត្តតាមអារាមឬក៏ថាតាមសាលាឆានតាមព្រះវិហារអីឃើញព្រះអង្គហ្នឹង ឆាន់អាហារនៅឆាន់ចង្ហាន់នៅផ្ទះមួយកន្លែងហើយគេដាក់កន្លែងអឺនៅក្រោមដើមឈើមួយព្រះអង្គនឹងតែង ធ្លាក់ឈាមហើយមានព្រះអានន្ទនឹងកាន់បាតឲ្យទៅដួសទឹកអញ្ចឹងទៅណាញោមណាបើអញ្ចឹងហើយយើងវិលមកវិញកម្មនេះអត់លើកឡើងថាយើងនឹងជានរណាទេណាញោមណាមិនថាយើងនឹងមានរិទ្ធអំណាចឬក៏ថាយើងខ្លាំងក្លាប៉ុណ្ណាទេក៏កម្មនឹងរមែងឲ្យផលដែរ សំបីតែព្រះមហាមុគលានណាញោមសំបីតែព្រះមហាមុគលានហ្នឹងជាដៃឆ្វេងឬក៏ថាជាគ្រូសោតឆ្វេងរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គនឹងរមែងតែងទទួលនៅកម្មហ្នឹងបើទោះដោយសារតែកាលពីជាតិមុននឹងសម្លាប់មេដាបៃតាខ្លួនឯងព្រោះទោះដោយសារតែសម្លាប់មេដាបៃតាខ្លួនឯងមកបានសម្រេចធម៌ជាព្រះអរហន្តហើយមានឫទ្ធិអំណាចខ្លាំងក្លាជាងគេព្រោះ ខាងរដ្ឋនឹងព្រះមហាមុគលានឹងមានរដ្ឋខ្លាំងជាងគេនៅតែកម្មនឹងឲ្យផលបងនៅតែសង្កត់ឬក៏ថានៅតែបរិណិព្វាននៅក្នុងដៃចោលណែឃើញទេញោបងអញ្ចឹងនឹងកម្មនឹងខ្លាំងខ្លាណាស់បង កម្មនៅលើលោកហ្នឹងគឺខ្លាំងខ្លាណាស់អត់មានអ្វីហ្នឹងប្រៀបធៀបស្មើនឹងកម្មទេណាញោមណាបើមិនថាយើងមានលុយកាក់ឬក៏ថាមានទ្រព្យសម្បត្តិប្រប៉ុណ្ណាទេក៏អត់យកឈ្នះនៃកម្មនេះបានដែរណាញោមណាបើអញ្ចឹងញោមលងស្លែងស្លាប់បានទេញោមបើស្ដាប់បានណាណោះ បើបើថាស្ដាប់មិនបានទេអាត្មាក៏អត់ដឹងថាមិនដែរមានតែទៅផ្ទះវិញអង្គុយចាំស្ដាប់ក្នុងវិទ្យុម្ដងទៀតទៅបើហ្នឹងហើយអញ្ចឹងញោមញាតជាពុទ្ធបរិស័ទទាំងអស់គ្នាហើយចុះបើយើង ដឹងថាយើងអាចអាចយកឈ្នះកម្មបាន ហើយតើយើងគួរធ្វើម៉េចញោមបើតែយើងគួរធ្វើម៉េចបើយើងដឹងថាយើងនឹងអាចយកឈ្នះកម្មបានហើយ អញ្ចឹងមានតែខិតខំប្រឹងធ្វើបុណ្យធ្វើទានសាងកុសលទាំងអស់គ្នាណាញោមណោបើហើយបើថាវត្តអាត្មាហ្នឹងខ្វះខ្វះសិមង់ហ្នឹងដូចច្រើនដែរបើថាញោមញាតទាំងអស់គ្នាចង់ចូលរួមហ្នឹងក៏អត់ហាមឃាត់ដែរបើចំនួនមុខឲ្យលោកគ្រូបន្តិចចុះឥឡូវហ្នឹងខ្វះសិមង់ហ្នឹងច្រើនណាស់ញោម បើបើខាងឆ្វេងដៃនេះសាលាឆាន់ញោមដើរចងាយនឹងប្រហែលជា50 60ម៉ែត្រកលេទៅខាងស្ដាំដៃនឹងឃើញព្រះ5ព្រះអង្គនឹងឃើញតែរូបហើយនឹងរៀងទេណាញោមណាបើឃើញតែរូបហើយនឹងរៀងទេអញ្ចឹងហើយបើញោមញាត មានសទ្ធាជ្រះថ្លាក៏ចូលរួមទៅបើថាចេញមុខសុំប៉ុណ្ណឹងហើយបើថាមិនជួយទៀតក៏អត់ទៅបាទ ហ្នឹងហើយអញ្ចឹងខំប្រឹងធ្វើបុណ្យធ្វើកុសលទាំងអស់គ្នាបើយើងដឹងថាអត់យកឈ្នះកម្មនឹងហើយបានបានហើយណាញោមណាអនុមោទនីបើអាត្មាអត់ឲ្យលើសហើយក៏អត់ឲ្យខ្វះដែរ5 10នាទីពេញបើម៉ាននាទីហ្នឹងក៏អត់ឲ្យខ្វះដែរអញ្ចឹងចូលរួមប្រមាណប៉ុណ្ណេះក៏សូមបកុលទួនាទីនេះទៅដល់លោក ម្ចាស់គ្រូវិញកណាសូមរតនានិមន្ត សាធុសាធុសាធុចឹងឃើញថា ការចូលរួមសម្ដែងពធពីរោះយល់ជ្រួលជ្រាបដល់សន្តានចិត្តរបស់សវនិកជនពុទ្ធបរិស័ទទាំងអស់គ្នាបានស្ដាប់ហើយអំពីកម្មនិងកម្មੰសតេវិភេចតេសត្វទាំងឡាយ រមែងប្រព្រឹត្តទៅតាមកម្មនឹងគឺធ្វើកម្មណា គឺបានកម្មនោះ ដោយបុរាណក៏បានពោលថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មិនធ្វើល្អបានល្អធ្វើអាក្រក់បានលុយឯណាញោមហ្នឹងហើយហ្នឹងគឺធ្វើកម្មណានឹងបាន កម្មនោះពុទ្ធព្រះអង្គសម្ដែងថានឹងកម្មញ្ញសតេវិភយតេសត្វទាំងឡាយរមែងប្រព្រឹត្តទៅតាមអំណាចនៃកម្មដោយលោកម្ចាស់បានលើកឡើងអញ្ចឹងសម្បីតែព្រះ សម្មាសម្ពុទ្ធជាអគ្គបុគ្គល ព្រះអង្គក៏គង់តែនឹងទទួលបាននៅកម្មចាស់បានដាក់នៅទរុណកម្មមកលើព្រះអង្គតែព្រះអង្គលោកជាអ្នកត្រាស់ដឹងព្រះអង្គអត់បានទៅវេទនាជាមួយនឹងទុក្ខដែលកើតឡើងនឹងទេតែបើយើងជាពុទ្ធជនកាលដែលមានរឿងរាវកើតឡើងដោយវិបាកអកុសលកម្មណាមួយចូលមកគ្រប់សង្កត់ញោមអត់បានដឹង នឹងពីប្រភពខាងដើមថាវាដុះនឹងវាកើតចេញពីប្រភពណាមកយើងអត់ដឹងវាទៅជាទុំមនោះពេលទៅជាថ្នាំងថ្នាក់វាទៅជាខឹងសម្បាទៅ ជាមួយនឹងរឿងដែលកើតឡើងនឹងសំបីតែព្រះអាទិត្យព្រះច័ន្ទនិងមេឃភ្លឺមេឃល្ងិតភ្លៀងទូទឹមអីក៏ញោមតែងតែទុំមនោះនឹងជារឿងធម្មតារបស់ពុទ្ធជនដែលប្រឆាំងជាមួយនឹងរឿងរ៉ាវធម្មជាតិ អញ្ចឹងរឿងរ៉ាវដែលលោកម្ចាស់លើកឡើងបាញ់មិញហ្នឹងគឺពិតប្រកបហើយអ្វីអ្វីទាំងអស់គឺវាស្ថិតនៅ ក្រមអំណាចនៃកម្មនឹងដែលព្រះអង្គសម្ដែង ថាបុគ្គលទោះជាមានរិទ្ធអំណាចហោះទៅកណ្ដាលនៃអាកាសឬក៏ពួនមុតជ្រៅនៅ ក្នុងបាតមហាសមុទ្រឬក៏ទៅបិទបាំងពួននៅក្នុងគុហា ភ្នំបិទបាំងដោយកម្រាស់ ថ្មយ៉ាងណាក៏មិនអាចកិច្ចផុតអំពីអំណាចនៃកម្មបានឡើយព្រោះថាប្រទេស ដែលនៅលើផែនដីបកុលធ្វើនៅកម្មណាហើយ កម្មនោះតាមបកុលនោះ មិនតាន់គឺមិនមានសោះឡើយអញ្ចឹងសាព្រោះពូជណា រមែងបានផ្លែផ្កាតាមពូជនោះ ពីមុនខ្លោះគោឈឺច្រមុះវាសំហើយឥឡូវនឹងនោះណាញោមពីមុនកាច់ជើងក្តាមហ៎ឥឡូវពីកានវាសំហើយ ពីមុនខ្វេះភ្នែកត្រីឥឡូវខ្វាក់ភ្នែកហ្នឹងវាសំហើយសំហើយណាអ្នកអឺអ្នកហ្នឹងអញ្ចឹងណាអឺហើយបើសិនជាយើងរោគច្រើនល្មមហើយ បើចាប់កូន ក្អាត់បានលេងច្បាច់គ្នាមិនឲ្យគ្នាស្លាប់ឲ្យលេងគ្នាឲ្យសបាយណាហើយដល់តែពេលចេះតែឈឺចកេះបើមិនឈឺចកេះមិនបើឯងលេងចាប់អាកតុំរួយមកកាច់ខ្នងគ្នាដុតជាបើងបរោះលេងសើចសបាយអញ្ចឹងទៅ អាហ្នឹងសតកម្មពីមុនមកដែលយើង បានធ្វើហ្នឹងអញ្ចឹងឯងសាបព្រោះបណ្ដោះនៅពូជណា រមែងបានផ្លែផ្កាតាមពូជនោះកល្យាណការីចកល្យាណੰងបាសាព្រោះនៅកម្មល្អធ្វើល្អឲ្យបានច្រើនរមែងបានសេចក្តីសុខទទួលផលច្រើន ពីទង្វើខ្លួនឯងធ្វើនោះឯងអនុមោទនីណានមួយព្រះអង្គទៀតរតនាបកណាម្ចាស់ព្រះអង្គគ្រូធម្មធិរោរុនរាជ ចៅអធិការវត្តសុវណ្ណគិរីចាំណាញោមវត្តសុវណ្ណគិរី បបតាប៉ាលីលៃហើយវត្តភ្នំបាត វត្តស្រុកព្រៃល្បីថាអត់មានភ្លើងហ្នឹងហើយអញ្ចឹងរតនាលោកម្ចាស់សម្ដែងពធទេសនាកន្លែងណាក្តីដែលលោកម្ចាស់ពេញចិត្តហើយអាចញ៉ាំងនៅទឹកចិត្តរបស់សវនិកជនញាតិញោមពុទ្ធបរិស័ទភូមិអន្លង់ស្លែងហ្នឹង ឲ្យគាត់បានយល់ចូលចិត្តផងណាទេណាសូមអនុមោទនាសមរតនានិមន្តនមត្ថរតនតយសវន្តិមេទុព្រះបង្គំខ្ញុំ ប្រកាសរណាក៏សូមកបងអញ្ជលី ដើម្បីនឹងក្រាបថ្វាយបង្គំនមស្ការនៅ ប្រជុំ3នៃប្រត្រៃរដ្ឋគឺមានព្រះពុទ្ធរតនៈមួយធម្មរតនៈមួយសង្ឃរតនៈមួយដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដល់ខ្ពង់ខ្ពស់ ហើយក៏សូមលំអត់លំអោនកាយវិចាចិត្តដើម្បីនឹងក្រាបថ្វាយបង្គំនៅលោកម្ចាស់គ្រូអគ្គបញ្ញោសុតរេតជាប្របីតាសង្ឃនៅវត្តថ្មីដងតុង ហើយក៏សូមធ្វើជាសេចក្តីជ្រះថ្លាចំពោះលោកម្ចាស់ប្អូនសុំសុភ័ណ្ឌនឹងហើយដែលបានមកសម្ដែងពធនៅក្នុងឱកាសថ្ងៃនេះដែរហើយក៏សូមចម្រើនពរដល់ញាតិញោមនៅខាងភូមិ អន្លង់ស្លែងអញ្ចឹងណាខ្ញុំណាដែលបានអញ្ជើញមក3ឡានក្រុងហ្នឹងហើយនៅ ក្នុងឱកាសថ្ងៃនេះហើយបានរតនាទាំង3ព្រះអង្គមកសម្ដែងពធហើយមើលលោកម្ចាស់ប្អូន សម្ដែងអំពីកម្មពរោះក្បោះក្បាយទៅហើយហើយក្នុងឱកាសថ្ងៃនេះអាត្មាភាពសូមសម្ដែងអំពីទៀននៅក្នុងដែលញាតិញោមបានប្រកេន នៅតេយទានដល់ព្រះភិក្ខុសង្ឃនៅក្នុងអាវាសវត្តថ្មីដងតុកនេះសោតហើយប្រសង់ក៏ច្រើនដែរញាតិញោមប្រសង់ចូល20ព្រះអង្គជាង20ព្រះអង្គនោះសោតសិតតែកូនតូចតូចណាញោមកើតច្រើនញោមមានតែឪពុកតែទំនងមកពីឪពុកតូចដែរមិនដឹងញោមបានកូនមកតូចញោមដូចអាធំរួចសោះញោមសម្បោអីឆាន់ដែរណាញោម ហ្នឹងហើយព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីអមិសទាននិងធម្មទាន បានន័យថាអមិសទានបានដល់នៅគ្រឿងប្រើប្រាស់ទាំងឡាយ ដល់ប្រើប្រាស់ទាំងឡាយគឺមាននៅបច្ច័យទាំងឡាយ4បច្ច័យទាំងឡាយ4នោះទី1ហ្នឹងគឺមានចៃវរៈបច្ច័យសម្រាប់នឹងការ ប្រើប្រាស់ការស្លៀកពាក់ ស្បង់ស្បៃត្រៃជីពរដល់ព្រះភិក្ខុសង្ឃព្រះអង្គសាមណេរអញ្ចឹងទេ នៅក្នុងការស្លៀកពាក់នោះសោតទៀតញាតិញោមនៅក្នុងដំណាក់កាលណាក៏ដោយញាតិញោមជាពុទ្ធបរិស័ទញោមខ្លះគាត់អឺជាកុហកមួយថ្ងៃមួយថ្ងៃដូរខោអាវបាន2កាផ្លេទៅ3កាផ្លេមែនទេញោមអឺញោមលងស្លែង ទៅហូបការគេទៅកម្មវិធីបុណ្យគេ សួរថាលើកកៅអៅមកកាផ្លេផ្លេណាអត់ស្អាតអត់ឆ្លៀកពាក់ទៅឯណាញោមមែនទេដូចញោមអញ្ជើញមកវត្តថ្មីដងតុងអញ្ចឹងបើសិនណាបើកៅអៅអត់ល្អអត់ស្អាតក៏អត់អញ្ជើញមកដែរមែនទេយ៉ាងហោចណាស់ក៏បាន មានកៅអៅបាក់សំពត់ខោលកសែងសអីចឹងណាណាមែនទេញោមហ្នឹងហើយអញ្ជើញមកហ្នឹងហើយ ហើយដោយប្រសង់មួយឆ្នាំបានមកប្រឡាស់ហ្នឹងញោមមកហើយច្រឡំដាច់បែកតែ3ថ្ងៃមិនបាច់ទេបោកក្នុងស្រះទឹកងាប់ត្រីទាំងអស់ចុះមានអីទៀតមិនមែនបានណាបដូរផ្លាស់ឯណាដូចញាតញោមបានញោមមិនបានទៅស្លៀកពាក់ឯណា ចង់ដោះចោះចង់ដោះក៏ដោះចង់អត់ដោះក៏អត់ទៅណាញោមប្រសងមិនងាយទេព ហើយចពោនឹងសោតទៀតច្បងស្បៃត្រៃចពោនឹងតម្រាំទៅបាននឹងគឺមិនងាយបានទៀតលុះត្រាតែទិញមកទៅតាមຂ្នាតទៅតាមបន្ទាត់ទៅតាមច្បាប់ទៅតាមវិន័យមែនទេញោមញោមទាំងអស់គ្នានឹងធ្លាប់ហែកឋិនទេអូញោមលងស្លែងធ្លាប់ទេ បើធ្លាប់ទាំងអស់គ្នាហ្នឹងនឹងសម្រាប់នៅក្នុងចៃវរៈបច្ច័យការប្រគេនប្រសង់មានស្បង់ស្បៃត្រៃចពោអញ្ចឹងទៅដូចញាតញោមថ្ងៃនេះប្រគេនណាមានព្រំឯព្រំច្រើនណាស់ណាឃើញទេទុកឲ្យប្រសង់នឹងក្រាលសឹងអញ្ចឹងទៅពោខែក្តៅខែត្រជាក់អញ្ចឹងណាញោមការពារមូសការពារចំោចការពារចង្អាអញ្ចឹងទៅណាឃើញញោមឆ្លាតឆ្លាតញោមញោមលងឆ្លែងឆ្លាតញោមទិញទាំងពីកំរាលមកទៀតប្រគៀនលោកខ្លាចលោកអត់កំរាលណាញោមបើ និងសម្រាប់ទី1ទី2គឺចង្ហាន់បិណ្ឌបាតមែនទេញាតិញោមញាតិញោមហូបមួយថ្ងៃ3 4 5ពេលប្រសੰងមួយថ្ងៃតែ2ពេលឯងញោមតែផុតម៉ោង2 10សរោហ្មងអង្គុយកោពោះក្រូចក្រូច លោកមុនលោកគ្រូដួងចិននីមកប្រគេនព្រះអង្គសាមណេរទូចទូច20ម៉ឺនញោមគ្រាន់តែករងទីបានតែអត់បាន10ថ្ងៃ ផងអស់បាត់ហើយញោមជីពីចេញចូលចេញចូលកន្លែងតូបគេញោមទិញអាទៅដោះគោយើងអាមកកំប៉ុងប្រមាណដូចជា1500លោកគ្រូនឹងញោមមកបឺតអស់មួយចូលមួយមួយចូលមួយញោមហ្នឹងហើយហើយជឿដាក់ឈ្មោះគ្រូទៀត ហ្នឹងហើយញោមជឿដាក់ឈ្មោះគ្រូជឿសិនទៅលោកគ្រូថាអើជឿសិនណាចាំថ្ងៃណាគេមកទាចាំក្រេះក្រោះឲ្យគេណាញោមហ្នឹងហើយញោមហើយសម្បត្តិធ្វើជាគ្រូគេណាញោមហត់ណាស់លំបាកណាស់ញោមរាល់ថ្ងៃបើកសាលាពុទ្ធកៈផងសាលាកុំព្យូទ័រផងប្រហាត់តែមួយអង្គឯងណាញោមរកប្រាក់សម្រាប់នឹងតម្កល់ប្រគិនចង្ហាន់ប្រសង់មែនទេញោម យើងសម្បត្តិជាប្រសង់នេះញោមមិនមែនទៅធ្វើការលីសែងគាស់ស៊ីឈ្នួល គេមួយថ្ងៃ4 50000បានទេ សម័យកូវីដនេះ សំបីតានិមន្តគោចរបិណ្ឌបាតក៏អត់ហ៊ានទៅដែរញោមខ្លាចញោមមែនទេញោមត្រូវទេបើហើយអញ្ចឹងញាតញោមក៏ដោយសំបីតាញាតញោមជាពុទ្ធបរិស័ទញាតញោមសំបីតាញោមទៅធ្វើបន់ធ្វើទៀនហ្នឹងសើបមើលសិនវត្តហ្នឹងអត់អីទេសុខសบายទេ ណានៅ ខ្លាចដែរណាទាំងអាត្មាទាំងញោមណាខ្លាចចេតដែរណាមិនធម្មតាទេញោមអើញោមមានកូន2 3ហើយអាត្មានេះមិនទាន់ស្គាល់រសជាតិប្រពន្ធឯម្ដងផងចេតដាច់ពូជត្មងញោមមានតែមួយគ្រាប់ហ្នឹងផងមានច្រើនគ្រាប់មិនអីទេញោមហ្នឹងហើយ តតញាតញោមប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះភិក្ខុសង្ឃដែលញាតញោមខំណាញោមសំអិតសំអាងដោយ ទឹកដៃរបស់ញោមខំទិញសម្ភារៈចំណាយលុយប្រាក់កាសទាំងអស់ទិញចង្ហាន់បិណ្ឌបាតញោមខ្លះសឹងតែភ្លក់សម្លក៏មិនហ៊ានភ្លក់ដែរខ្លាចបាបមែនទេញោម សុកចិត្តយកចុងវែកហ្នឹងយកអាលឹកព្រាហ្នឹងទៅដុសឲ្យភ្លក់ផ្សេងអញ្ចឹងទៅខ្លាចវាសាបខ្លាចវាប្រាយជ្រុលអីអញ្ចឹងខ្លាចវាផ្អែមអញ្ចឹងណាញោមខំធ្វើផ្ចិតផ្ចង់ដូចញាតញោមមានចេតនាខំប្រឹងថា ស្អែកឬថ្ងៃហ្នឹងអញ្ចឹងមកអញ្ជើញមកវត្តថ្មីតោះញាតពធទាំងអស់ទិញអីក៏ទិញមកញោមខ្លះទិញមីទិញទឹកត្រីទិញអីត្រីខសម្ភារៈភេទជ្ជៈប្រគិនប្រសង់ផងមែនអត់ ណាញោមរែងគៀគ្នាម្នាក់10000ម្នាក់10000ទៅប្រកេនលោកណាលោកអត់ទេសម័យកូវីដនេះក្រណាស់កុំឃើញថាខ្លោងទ្វា2 3ផ្លូវចាក់បេតុងសបោសបាយនោះញោមជួនកាលហ្នឹងបុកអំពិលមកជូរអំពិលលាន់ពធោដែរតាណាញោមហ្នឹងណាញោមនឹងសម្រាប់ទីទី2ទី3គ្រឿងទីសនាសនៈដល់ព្រះភិក្ខុសង្ឃព្រះអង្គសាមណេរ និយាយពីសម្ដែងពីទីសនាសនៈហ្នឹងក្រត្មងញោមឡើង20អង្គជាងជួនកាលណាញោមធ្លាប់ធ្វើជាគ្រូញោមជួនកាលហ្នឹងសឹងទៅដឹងស្រាប់ហើយនៅទូចណាញោមអាចពោផ្លើតមកលើអស់អលីងអញ្ចឹងទៅខ្សែ3ទៅដាក់ទៅលើ ក្រេទៅចងមុងចងអីឲ្យទៀតណាញោមមែនណាញោមដូចញោមចិញ្ចឹមកូនអញ្ចឹងញោមចិញ្ចឹមកូនមើលថែទាំកូនទេញោមថែ ធរអតែទាំកូនណាស់សំបីតែចមោចចង្អាខ្ទួយស្រាំងអីមកគៀកហ្នឹងគឺអូមិនបាច់ទេគ្រាន់តែចមោចខំបន្តិចហ្នឹងយកប្រេងកាឡាយកកវ៉ាលលាបឲ្យកូនណាមែនអត់ខ្លាចលមាស់ខ្លាចកទួលណាញោមហើយតម្រាំដូចជាមានតាឪពុកមួយចិញ្ចឹមកូនដល់10 20នាក់ពិបាកអីញោមពិបាកណាស់ញោមអើយចាប់ដូចចាប់ក្តាមដាច់ចង្អេយ៉ាងញោមព្រិចព្រិចព្រិចព្រិចណាញោមអើយមិនបានទេ លឿនដូច អាមិចអញ្ចឹងបើប្រហែលបានទេញោមណាប្រហែលបានទេប៉ុន្តែធัวខ្លាំងញោមលោកគ្រូបរិទ្ធធွာខ្លាំងធွာជាពិសោធអាត្មាមកវត្តនេះម្ដងម្ដងអាត្មាសមធွာលោកនិយាយពិសោធដូចរៃយ៉ាងខ្ញុំបរោះនោះបរោះស្រួយខ្ញោកញោមណាញោមស្រួយដុកស្រួយជាងបុកទៅបុកស្រូវថ្មីទេណាញោមណាញោមហ្នឹងហើយនឹងសម្រាប់ ការដែលយើងប្រគិនទីសនាសនៈដល់ព្រះភិក្ខុសង្ឃព្រះអង្គសាមណេរបានបនច្រើនណាស់ញាតិញោមពុទ្ធបរិស័ទសម្រាប់ទី4ឆ្នាំសម្រាប់កែរោគដល់ព្រះភិក្ខុសង្ឃព្រះអង្គសាមណេរដែលគង់នៅក្នុងអាវាសវត្តភ្នំបាតនេះ មានអីខ្លះញោមឆ្នាំអូវត្តថ្មីហ៎ច្រឡំវត្តខ្លួនឯងហ្នឹងមិញហ្នឹងច្រឡំរហូតញោមវត្តថ្មីដល់តុងញោម ប្រគេនឆ្នាំសង្កើបសម្រាប់ប្រគេនលោកញោមសំបីតអង្គហ្នឹងក៏ឆ្នាំសម្រាប់កែរោគប្រសងដែរណាញោមណាញោមទឹកសុទ្ធភេទជ្ជៈឆ្នាំសម្រាប់ឈឺសន្លាក់ដៃសន្លាក់ជើងប្រសងគ្រុនផ្ដាសាយព្រះអង្គឈឺក្បាលវល់មុខអីសពគ្រប់សារពើហ្នឹងក៏ជាឆ្នាំសម្រាប់កែរោគសម្រាប់ប្រគេនដល់ព្រះភិក្ខុសង្ឃព្រះអង្គសាមណេរដែរណាញោមណា ដូចញាតញោមក៏ដោយញាតញោមហ៊ានអង្គុយយូរក៏ដោយអាត្មាក៏ដោយឈឺតែអូយគុណម្ចាស់ឈឺក្បាលចង្គង់ណាស់ឥឡូវនេះ ឈឺស្លាក់ដៃស្លាក់ជើងចុកចង្កេះ ណាស់ទៅវត្តទៅវាងអង្គុយមិនបានយូរទេគុណម្ចាស់ណាអញ្ចឹងណានឹងហើយព្រះអង្គសម្ដែងអំពី អមិសទានប៉ុន្តែ អមិសទាននៅក្នុងនេះទៀតព្រះអង្គសម្ដែងថាมันល្អហើយក៏មិនសូវប្រសើរប្រមាណដែរល្អជាងគេ គឺអីគេញាតិញោម ធម្មទានដូចញ៉ថ្ងៃនេះអញ្ចឹងញោមភូមិលងស្លែងនេះអរតនីប្រសង់ទាំង3ព្រះអង្គមកសម្ដែងអំពីពធវេញែកអំពីការប្រគេនតេយទានដល់ព្រះភិក្ខុសង្ឃល្អប្រសើរណាស់ញាតញោមរកបុណ្យអ្វីដែលល្អប្រសើរដូចញាតញោមខាងភូមិលងស្លែងមិនមានទេអាត្មាសម្ដែង អំពីរឿងនាងគំភិ គមភិនីនៅក្នុងក្រុងរាជក្រឹសចំនួនពុទ្ធកាលចំនួនព្រះសម្មាសម្ពុទ្ធឲ្យឲ្យញាតិញោមស្ដាប់បន្តិចចុះនាងនឹងអត់បានស្អីប្រគៀនហោហែតប៉ែលុតដាក់ឡានមកលញ្ចង់ជ្រេកជាទៀះយេះទេអត់មានទេលងញោមក្របលងតាពីក្បងដៃទេញោមព្រះអង្គសម្ដែងអំពីរឿងនាងនឹងដែលជាស្ត្រីមានគួរហើយចង់ហូបប្រេងលង នាងហ្នឹងក៏យកក្របល្ងទៅយកទៅលាងទឹកហើយហាលសដិលហាលសដិលក្របល្ងហ្នឹងណាញាតិញោមក៏ប៉ុន្តែព្រះអង្គប្រមើមើលនៅអបនិស័យរបស់សត្វថាបើសិនណាបើនាងកែមភិនីហ្នឹងបើតថាគតមិនទៅប្រោះទេ នាងហ្នឹងនឹងស្លាប់ថ្ងៃស្អែកហ្នឹងនឹងធ្លាក់ទៅដល់អវិជ័យនរកនរកគឺធំបំផុតញោម ក៏ប៉ុន្តែបើតថាគតទៅប្រោះហើយនាងនឹងនឹងបានទៅកើតក្នុងឋានសួគ៌ភ្លាមនៅក្នុងដំណើរការនោះព្រះអង្គក៏បានកាន់បាតញញោមកាន់បាតហើយហោះទៅលើឯកដរអាកាសព្រះអង្គទៅទៅដាក់ ទៅគង់នៅក្នុងក្រុងរាជក្រឹសណមងញាតិញោមដល់ថ្ងៃស្អែកឡើងព្រះអង្គនិមន្តគោចរបិណ្ឌបាតញោមទៅដល់ផ្ទះដល់ផ្ទះនាងហ្នឹងនាងហ្នឹងឃើញថាខ្ញុំគ្មានមហូបមហាត្រីសាច់ឯណាមកប្រគេនព្រះអង្គទេមានតែក្របល្ងទេយកទៅប្រគេនព្រះអង្គ យកគ្រាប់លងពីក្បងដៃយើងហ្នឹងញោមមានប្រមាណញោមយកទៅប្រគេនព្រះអង្គព្រះអង្គអនុមោទនាផល ទានហ្នឹងនាងជ្រះថ្លាហើយធ្វើបន់ធ្វើទានហើយស្លាប់ពីស្លាប់ពីជាតិហ្នឹងទៅបានទៅចុតទេបដិសន្ធិនៅក្នុងឋានត្រៃត្រឹងញោមមកមាសដូចញោមនេះមាសទឹក9ទឹក10នេះថាភ្លឺស្អាតប៉ុណ្ណឹង នាងនឹងនិយាយពីភ្លឺជាងហ្នឹងទៅទៀត រូបសម្បល់កាយហ្នឹងគឺភ្លឺដូចស្លឹកពោអញ្ចឹងញោមនេះស្លឹកពោនេះដូចស្លឹកពោភ្លឺឆ្អិនឆ្អៅនៅក្នុងឋានទេវលោកហ្នឹងណាញោមណាញោមភ្លឺដល់ភ្លឺអញ្ចឹងទៅមានស្រីទេពអសរជាបរិវារចំនួន1000 1000នាក់សម្រាប់ជាការបរិវារបំរើស្វែងស្ដាំ ដល់តែពេលនោះមកញោមហើយព្រះមុគលានជាអ្នកមានឫទ្ធិអំណាចខ្លាំងអស្ចារ្យបំផុត នៅក្នុងសាវករបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាមានទៅចង់ប្រមើមើនៅក្នុងឋាន ទេវលោកម្ដងមើទៅមើស្រីទេពអសរហ្នឹងតើមានហេតុការអីចម្លែកមាននៅក្នុងផ្ទៃមេឃហ្នឹងសិទ្ធិពណ៌លឿងឆ្អិនឆ្អៅដូចជាមាសអញ្ចឹងណាព្រះមកកលៀនក៏លោក និមន្តទៅមើលទៅឃើញ ស្រីទេពអសរហ្នឹងក៏សួររឿងរ៉ាវហ្នឹងទៅ នាងក៏បានរៀបរាប់អំពីរឿងរ៉ាវដែលនាងបានបំពេញបន់បំពេញទានហើយ ព្រះមុគលានថា នាងនឹងមានមានឧបនិស្ស័យខ្ពស់ណាស់ដឹងធ្វើមិនទេមានតែសំដែង អំពីអរិយសច្ចៈឲ្យនាងបាន សម្រេចនៅសោតាបតិផលទេណាញោមណាអញ្ចឹងញាតញោមដែលធ្វើទៀនក៏ដោយញាតញោមអត់បានបានបានអញ្ជើញមកនៅក្នុងវត្តថ្មីដងតុងនេះឃើញប្រគិនលោកច្រើនណាស់ ពរប្រគិនច្រើនណាស់ហើយដូចចំនួនពុទ្ធកាលតែក្របលងតែពីរក្បងដៃអាចរកសម្បត្តិឋានសួគ៌បានហើយតម្រាំដូចញាតញោមខាងលងស្លែងមិនមែនសម្បត្តិឋានសួគ៌ទេញោមហួសសួគ៌ទៅទៀតទេញោមមែនទេញោមមែនទេញោម ហ្នឹងហើយញោមអាញោមអញ្ចឹងទេញាតញោមជាពុទ្ធបរិស័ទព្រះអង្គសម្ដែងថាហើយចោះហេតុអី បានជាយើងខំប្រឹងធ្វើបុណ្យធ្វើទានបរដ្ឋពីមាត់ពីករោគប្រកាស ខំប្រឹងរកទៅដោយកម្លាំងសមាអាជីវៈរបស់ខ្លួនឯងហើយខំប្រឹងចំណាយធនធានខ្លួនឯងជាមួយញាតិបឋមនៅក្នុងភូមិលងស្លាញ់ទិញចាត់ចែងធ្វើទៀននេះចំពោះព្រះភិក្ខុសង្ឃព្រះអង្គសាមណេរនេះចំណាយបានតែអស់តិចតិចឯនេះនេះញោមយ៉ាងហោចណាស់ក៏ក្បែរមួយលានដែរមែនទេតាមបីយកមកកប់ទុកក្នុងព្រះពុទ្ធសាសនាមែនអត់ ចូលច្រើនចាយតិចក៏គង់តែអស់ត្បិតរបស់វាមិនទៀងតម្រាំឥតរកចាយដូចភ្លៀងតែគិតថាទៀងឬយ៉ាងណាសេចក្តីព្យាយាម គឺជាអំណត់ជាគ្រូបង្ហាត់ឲ្យយើងចំណាំ បើមិនសាងល្អជាប់ជាប្រចាំរស់រាប់រយឆ្នាំក៏ឥតមានន័យគ្រាន់តែពាក្យពុតរសាពំបានតើឲ្យសន្តានសង្ឃឹមលើអ្វីឬអាងចាស់ស្លាប់ចាប់កំណើតថ្មីចោះស្លាប់ក្មេងវ័យតើអាងអ្វីដែរណែមែនមែនទេ ណែចាស់ចាស់ឡອດងាយស្លាប់ទេតែ8 9 10អីតែស្លាប់លឿននោះណាញោមចំអសូន21អីនោះខ្សាក់លមើមើកងតនឹងវារត់ដល់ប្រមាណកងតមើណាញោមមែនទេអញ្ចឹងណាញាតិញោមអញ្ចឹងញាតិញោមចំណាយធនធាននឹងកប់ទុកក្នុងព្រះពុទ្ធសាសនា ដើម្បីទុកជាទ្រព្យនៅជាតិខាងមុខឯនោះមែនអត់ញាតិញោមនឹកឃើញថា ប្រពន្ធជាទីស្រឡាញ់ប្តីជាទីស្រឡាញ់ផ្ទះជាទីស្រឡាញ់មាសជាទីស្រឡាញ់ដីធ្លីគោមន់គ្រឿងអលង្ការពេជ្រសពគ្រប់សារពើទាំងអស់ជាទីស្រឡាញ់ចោះពេលដែលយើងរលត់សង្ខារទៅយើងយកអីបានទេអត់បានទេណាញោមមានតែបុណ្យមានតែកុសលមានតែប្រពុតពធប្រសង់តែប៉ុណ្ណោះអញ្ចឹងជីវិតដែលការរស់នៅហើយយើងចេះកែច្នៃធនធានទ្រព្យសម្បត្តិដែលខ្លួនឯងមានប្រមាណធ្វើទៅតាមសទ្ធាខ្លួនឯងចោះណាញោមណាសូមជ្រះថ្លា អនុមោទនីអាត្មាចូលរួមប្រមាណប៉ុណ្ណេះហើយសូមចម្រើនពរដល់ញាតិញោមភូមិលងស្លែងផងណាញោមណាមិញព្រះអង្គសូមសពន់ប្រកាសរឿងសាលាឆានហ្នឹងអញ្ចឹងអាត្មាសូមបណ្ឌបាតញាតិញោមសូមចូលរួមទាំងអស់គ្នាជួយសាលាឆានហ្នឹង23ម៉ឺនជាងញោមហើយគង់នៅណេះខ្ទៀប ពិបាកណាស់ញោមហើយជួយតបលប្រសង់ផងញោមតបលប្រសង់ម៉ាការ៉េតែ30ដុល្លារទេស្មើនឹង2ដណ្ដប់ម៉ឺនហើយបើជួយដែកដែកដៃអណែងឬដែកផ្ទងញោមដែកផ្ទងមួយដើមតែ50000ទេហើយបើដែកដែកអណែងស្មើតែ30000ទេញោមអាដែកទូចទូចហ្នឹងណាញោមណាហើយបើជួយសាច់លោកទៀតសាច់មួយឡានតែ20000ទេបង 20ម៉ឺនទេណាញោម មែនទេណាហើយកត់ឈ្មោះញោមកត់ឈ្មោះឯងមិនយកទៅមកអត់កត់ឈ្មោះទេ ណាញោមណាហើយស៊ីម៉ង់អញ្ចឹងដែរមួយតោនតែ40ម៉ឺនទេញោមហើយបើអត់បានមួយតោននេះចូលតែមួយបេមួយបេ ទៅស្មើនឹង20000 20000ទៅ រួមផ្សំជាមួយគ្នា ដូចជាកណ្ដៀពូនដីអញ្ចឹងណាញោមណា បើញោមអត់មានកម្លាំងសាមគ្គីគ្នាទេប្រហាក់ប្រហែលមិនបានអញ្ជើញពីលងស្លែងមកដល់វត្តថ្មីដងតុងទេណាញោមមែនទេ ត្រូវបត់ញោមហ្នឹងហើយកុំភ្លេចចូលផងបើត្រូវណាញោមណាសូមជ្រះថ្លាអនុមោទនីនឹងឱកាសប្រមាណប៉ុណ្ណេះសូមបកគលទូនីតិនេះឲ្យលោកម្ចាស់គ្រូហើយអាត្មាភាពសូមចម្រើនពរតមុនហើយញោមបញ្ញាប់ដែរញោមព្រោះភ្ញៀវនៅវត្តអធិស្ឋានចន់ញោមណាកណាសាធុសាធុពីរោះ ឃើញថាញាតិញោមពុទ្ធបរិស័ទនឹងស្ដាប់មុខញញឹមញញែមជ្រាបឯញោមជ្រាបឯហើយយល់ឯច្បាស់ឯហើយប៉ុណ្ណឹងយកបានឯបានអើកណាណាមុនណាពូព្រះអង្គលោកមុនតែមុនហើយព្រោះមានញោមគាត់ចាំនៅវត្តអញ្ចឹង គ្រូចារិកាមកនេះបាត់ហើយអញ្ចឹងដើម្បីបំពេញបំណងញោមនឹងឆ្លៀតមកមួយផ្លែតហ្នឹងហើយនឹងហើយអត់អីទេញោមបច្ច័យបូជាធម៌ទេសនាអីចាំបាញ់តាម ABA ទៅក៏បានដែរញោមណាមាន តែអាត្មាអត់មានទេអា ABA ហ្នឹងហ៎អឺលោកសំដែងបាញ់មិញ អំពីការធ្វើទានតកតងទៅនឹងបច្ច័យទាំងឡាយ4ដែលញាតិញោមពុទ្ធបរិស័ទតែងតែធ្វើជាប្រចាំថ្ងៃហើយក៏តែងតែប្រើប្រាស់ជារៀងរាល់ពេលក្នុងការរស់នៅហើយក៏ញាតិញោមបានឆ្លៀតណាបេះបោតពីមាត់បង្រត់ពីកមកដើម្បីបំពេញបុណ្យបំពេញកុសល ហើយបើយើងនិយាយអំពីផលនៃការឲ្យទានហ្នឹងព្រះអង្គទ្រង់ប្រកាសសម្ដែងថា ជាការប្រប្រៃណាស់ដែលយើងបានចេះធ្វើបន់ចេះធ្វើទានហ្នឹងហើយបើកាលណាដែលយើងអត់ចេះធ្វើបន់អត់ចេះធ្វើទានអីទេហាក់បីដូចជាយើង កំពុងតែបរិភោគ នៅអាហារដែលកំពុងមាន ឬក៏ស្រូវជង្រុកដែលកំពុងមាន ប្រើប្រាស់ឲ្យអស់ទៅ ទាំងដែលខ្លួនមិនបាន កំណត់ទុកនៃក្របពូជសម្រាប់បណ្ដោះបន្តទៀតទេអញ្ចឹងបើសិនជាយើងបរិភោគផងយើងរក្សាពូជទុកសម្រាប់បណ្ដោះទុកបរិភោគប្រើប្រាស់ថ្ងៃក្រោយផង នេះទើបជាបុគ្គលឆ្លាត នេះទើបជាបុគ្គលដែលវៀងវ័យនៅក្នុងការរស់នៅ ហើយបើនិយាយអំពីផល នៃការឲ្យទាននេះពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងទូនមាដល់ពួកភិក្ខុថាមនាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកបានឃើញបានឃើញផល នៃការឲ្យទានដូចដែលតថាគតបានឃើញ ម្លោះអ្នក ទាំងឡាយមិនបរិភោគមុនការឲ្យទេអ្នកលងស្លែងអឺអ្នកបើសិនបើយើងឃើញផលនៃការឲ្យទានដូច ដែលព្រះសម្មាសម្ពុទ្ធបានឃើញ សម្បឡោះយើងមិនបរិភោគមុនការឲ្យទានទេ មិនតែញាតិញោមពុទ្ធបរិស័ទនេះទេដែលអ្នកធ្វើបុណ្យនោះសំបីតែសម័យពុទ្ធកាលហ្នឹងក៏មានមហាសិទ្ធិហ្នឹងគេធ្វើលើសយើង10ទៅ20ដងអាហ្នឹងថាគេសិទ្ធិណាញោមអនាថបណ្ឌិកសិទ្ធិលោកយាយវិសាខា នាងសុជាតានាងសរិមាឬក៏នាង នាងច្រើនទៀតនឹងនាងអីច្រើនណានឹងគេជាសិទ្ធិគេអាចធ្វើបាន តែញាតញោមពុតបរិស័ទអត់សិទ្ធិផងខ្ញុំធ្វើបាននេះវាអស្ចារ្យណាស់តិចក្តីច្រើនក្តីយើងគុំទៅសៅម៉ងយើងគុំទៅតូចចិត្តជាមួយនឹងទៀនរបស់យើង ធ្វើទៀនតាមកម្លាំងទ្រប លើសលួសពំកប់ទ្របដែលខ្លួនមាន ហ្នឹងហើយធ្វើហើយកុំស្ដាយក្រោយនាំខូចទៀនគ្មានបានផលអញ្ចឹងកាលណា ដែលធ្វើហើយតិចក្តីច្រើនក្តីកុំស្ដាយឬក៏កុំតូចចិត្តថាអូគេដាក់10 20ម៉ឺនឯងមានតែ5000មានប៉ុន្មានជ្រះថ្លាត្រេកអរប៉ុណ្ណឹងទៅ សំបីតយាយខ្លះគាត់រើសអេតចាយផងគាត់នៅធ្វើបន់បាន យើងមិនតន់ដល់ថ្នាក់រើសអេតចាយផងយើងមាន5000យើងមាន1000 2000ចូលបន់ហ្នឹងយើងត្រេកអរជាមួយនឹងបន់យើងទៅនេះជាផលទានដែលយើងពេញចិត្តណែកុំឲ្យតែមានហើយមិនធ្វើណាកុំឲ្យមានហើយកំណាញ់ណោះដូចដូចជាតោតេយព្រាមណាញោមតោតេយព្រាមគាត់កំណាញ់គាត់មិនចូលចិត្តធ្វើបន់ទេ ហើយគាត់តែងតែទូមាននៅសុបសុភមានុបដែលជាកូនរបស់គាត់ណាតែមនាសុភមានុបកូនកូនឯងចូលមកនេះ ស្ដាប់ឪពុកកូនឯងណាទ្រព្យសម្បត្តិអស់ពីឪពុកទៅកូនឯងកំប្រាំងប្រាស់កំចាយវាយឲ្យអ្នកដតីឲ្យសោះត្រាប់ដែលបានដោយលំបាកកូនឯងកុំឲ្យគេឧបមាដូចជាស្បូវដែលលាស់ខ្ចីកូនឯងទៅទៅទៅក្តិចត្រួយវាហ្នឹងគឺវាអត់អាច លូតលាស់បានទេយ៉ាងណាមិញទ្រពដែលមាននេះកូនឯងក៏មិនគួរកបីបិចទៅឲ្យអ្នកដតីដែរកូនត្រូវយកគំរូតាមសัตว์កណ្ដៀហ្នឹងហើយវាពូនបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងគង់កើតជាដំបូលអញ្ចឹងទ្រពដែលមាននឹងកូនត្រូវបណ្ដោះយកមកទុកកុំឲ្យអ្នកដតីឡើយដល់ពេលស្លាប់ទៅកើតជាឆ្កែខ្ញុំឯងមើលទ្រព្យសម្បត្តិនឹងមិនមែនបានជួយគាត់បានទេណាទ្រព្យសម្បត្តិនឹង ណាគាត់ស្រឡាញ់គាត់ហួងហែងតែទ្រព្យសម្បត្តិមិនស្រឡាញ់គាត់ណាមិនទៅការពារគាត់មិនឲ្យធ្លាក់នរោមិនឲ្យធ្លាក់ប្រែទេណាទីបំផុតទៅអាការស្រឡាញ់ទ្រព្យរបស់គាត់ការហួងហែងទ្រព្យរបស់គាត់អញ្ចឹងអាការស្រឡាញ់ហួងហែងទាំងអស់ហ្នឹងបែរជាធ្វើឲ្យគាត់បានកំណើតជាឆ្កែញោមអើយញោមហើយបានជាឆ្កែមិនទៅនឹងបានជាឆ្កែនឹងមានបានអីមកកវិកវលវិកវលយាមតែផ្ទះឲ្យគេយាមអាត្រកឲ្យគេដដែលនឹង មានទៅបានទ្របចាយវាយប្រាក់ខ្មែរប្រាក់ដុល្លារអីណាទៀតនោះ បានតែឆ្អឹងមួយនឹងបញ្ញាយខំគ្នាទៅទៀតណអញ្ចឹងញោមចង់ញោមចង់អញ្ចឹងឬក៏មិនញោមអត់ទេចង់មកកំណើតជាមនុស្សមានតកូលប្រសើរមានប្រទេសរស់នៅល្អមានការងារល្អមានបុត្រល្អមានតថេមានបញ្ញាត្រឹមត្រូវអីចឹងទៅ ហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នាមានតែខំប្រឹងធ្វើបន់ធ្វើទាននៅពេលខណៈជីវិតដែលកំពុងមានកំពុងការរស់នៅឱកាសល្អណាស់តែយើងសម្រាប់ធ្វើបន់ណាប៉ុណ្ណាដោយលោកម្ចាស់បានលើកឡើងបាញ់មិញអញ្ចឹងការធ្វើទាននឹងនាំឲ្យយើងនឹងសម្បូរដោយទ្រព្យសម្បូរដោយសម្បត្តិការចាយវាយឥឡូវនេះយើងយើងមានទ្រព្យចាយវាយផងមានទ្រព្យប្រើប្រាស់ផងមានអាហារបរិភោគផងហើយញោមមានឱកាសទាំងបំពេញសេចក្តីល្អនឹងផងតែបើសិនតែថាញោមខ្វះ បរិភោគខ្វះប៉ុនហ្នឹងក៏មិនអាចធ្វើបានហ្នឹងហើយប៉ុនក៏មិនអាចធ្វើបានដែរអញ្ចឹងវាត្រូវតែទន្ទឹមគ្នាអញ្ចឹងបើញាតិញោមពុទ្ធបរិស័ទឲ្យទានក្នុងថ្ងៃនេះអនាគតជាតិគឺជាអ្នកសម្បូរដោយទ្រព្យណាប៉ុណ្ណាឲ្យអាហារបរិភោគរមែងបរិបូរដោយកម្លាំងឲ្យកលានភេសជ្ជៈកើតជាតិណាណាជាអ្នកមានសុខភាពល្អឲ្យចៃវរៈបច្ច័យកើតជាតិណាណាគឺជាអ្នកមានពណ៌សម្បុរស្អាត តែសម្បុរយើងស្អាតស្លៀកពាក់អីក៏សមណាញោមណោណាញោមណោលិចលើលិចក្រោមអលិចលើលិចក្រោមខ្លៃលើខ្លៃក្រោមឡំលិចលើលិចក្រោមសុំទោសអធិស្ឋានញោមហ្នឹងហើយតែសាច់យើងសល្អសមរូបសមរាងហើយដាក់ខោអាវខ្មៅក៏ស្អាតពណ៌ក្រហមក៏ស្អាតពណ៌លឿងពណ៌សទឹកក្រូចបៃតងពណ៌ត្រួយចេកមិនក៏ស្អាតដែរអាសាច់យើងសមែនទេញោម ហើយដល់តែពេលចេញមកខ្មៅគេញ៉េះសោចមកចេញតែថ្មិញឯងហើយដាក់ពណ៌ស្អីក៏វាអត់ស្អាតដែរបើអាក្រក់មកពីចម្ងាយហើយនោះណ៎តែយើងសាច់សស្អាតហើយនឹងវាមានអាវប៉ាក់អាវចាក់អាវចងអាវអាយ៉ាស់ខ្លងអាវវាកកមិនក៏ស្អាតដែរណ៎ញោមណ៎យើងវាស្អាតទៅហើយតែបើថាចេញមកអាក្រក់ហើយដាក់ស្អីក៏វាមិនស្អាតដែរអញ្ចឹងបើសិនជាយើងចង់បាន រូបសម្បត្តិស្អាតឲ្យចៃវរៈទាននឹងឲ្យចៃវរៈទានហើយបើយើងចង់បានសេចក្តីសុខអស់កាលដ៏យូរនោះដាំដើមឈើជីកដូងជីកស្រះកសាងសួន ជាពិសេសទៀតនោះកសាងសេនាសនៈទានកលែងប្រសង់រស់នៅ កន្លែងពេញប៉ុនដូចជាសាលាឆទៀនដោយលោកម្ចាស់លើកឡើងអំពីរឿងសាលាឆាន់អីអញ្ចឹងអាត្មាអត់ចាំបាច់និយាយទេកូនសិស្សអាត្មានិយាយហើយបើញោមមិនចេះគិតទេក៏អត់ទៅនឹងអាហ្នឹងចាំឲ្យគិតពិចារណាខ្លួនឯងកុំសឹកនិយាយអីគ្រូនិយាយដែរនោះបើនិយាយប៉ុណ្ណឹងឯងញោមនៅតែគិតមិនឃើញទៀតអឺអត់អីចាអោយច្រឡះទៅញោមណោះ ហ្នឹងហើយបើសិនជាចង់បានសុខដោះកាលដោយយូរព្រះសម្មាសម្ពុទ្ធព្រះអង្គថាឲ្យចូលរួមកសាងសេនាសនៈទានផ្លូវធ្វើដំណើរមន្ទីរពេទ្យសាលារៀនអីចឹងទៅកើតជាតិណាណាគឺជាអ្នកមានសេចក្តីសុខអស់កាលដោយយូរណាប៉ុណ្ណាអនុមោទនានឹងការចូលរួមបន្ថែមពីលោកម្ចាស់ប្អូនទាំងពីរព្រះអង្គនឹងហើយខ្ញុំកណាអាត្មាភាពទាំង3ព្រះអង្គ ណាចូលរួមសម្ដែងពធទេសនាមានមកប្រមាណប៉ុណ្ណេះក្រែងជាមានការលើសលួខ្វះខាតបត់បាតអក្សរផ្សេងជាអ្នកស្រៈបល័យសេចក្តីអត្ថាធិប្បាយត្រង់កន្លែងណាពុំសំរុំឬក៏ពុំសំទឹកប្រតិទឹកចិត្តរបស់អស់លោកយ៉ាងណាក៏សូមសំណាក់ខន្តីអភ័យអត់ទោសដល់អង្គខ្ញុំបករណាអាត្មាភាពទាំងពីរព្រះអង្គផង ហើយសូមលើកបុណ្យលើកកុសលនេះ ណាជួអបកេន ចំពោះកណាព្រះអង្គគ្រូចារិកាវត្តជួតទេវ័ននិងកណាគ្រប់អង្គដែលនៅគង់អឺកាន់ព្រះវសាវត្តថ្មីដងតុងនេះក្តីព្រមទាំងបកណាព្រះអង្គដែលជាធម្មកថានេះក្តីលោកយាយលោកតាដែលកំពុងតែត្រង់ប្រាប់ស្ដាប់ពធទេសនាក្នុងគណៈពេលនេះសូមឲ្យបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នា ពធទេសនាដែលអង្គខ្ញុំបករណាអាត្មាភាពភិក្ខុសុតរេតនិងភិក្ខុរុនរាជព្រមទាំង សាមណេរឈុំសុភ័ណ្ឌសម្ដែងក្នុងគណៈពេលនេះក៏សន្មត់ចាប់តែប៉ុណ្ណេះឯងអេវ៉ាំង